បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំចង់មកនិយាយពី ចំណុចបាទ តាក់ទងទៅនឹងបងប្អូនដែលគាត់ផ្សាយ account មកលក់បាទហើយនឹងអ្នកដែលគាត់គេទិញ account ហើយអត់ reply បាទអញ្ចឹងចំណុចទី1ខ្ញុំចង់និយាយតាក់ទងមួយបងប្អូនដែលគាត់ផ្សាយ account មកលក់ដូចខ្ញុំបានប្រាប់អញ្ចឹងនៅក្នុងខែហ្នឹងខ្ញុំចូលរៀនខាងធានារ៉ាប់រងអញ្ចឹងគឺយើងត្រូវមានពេលខ្លះដើម្បីត្រូវចុះទៅជួបភ្ញៀវអញ្ចឹងណាបាទ ហើយអញ្ចឹងទៅអត់សូវបានធ្វើការសកម្មទេហើយពីមុនយើងធ្លាប់មានអ្នកជួយ reply page អ្នកអីចឹងទៅឥឡូវអត់មានទេរត់បានដោយសារតែគេ អត់ចេះធ្វើការងារហ្នឹងអញ្ចឹងជាបញ្ហាដែលធ្វើឲ្យខ្ញុំហ្នឹងក្នុងខែហ្នឹង គឺអត់សូវបាន reply បងប្អូន call មកអត់បានអត់សូវបានលើកជួនកាលទៅកន្លែងឆ្ងាយអត់សេវាអីចឹងទៅបាទអធិស្ស្រ័យពិតមែនបងប្អូន បាទខ្ញុំធ្វើនេះគឺធ្វើតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានទេ ហើយគ្រប់ម៉ោងគឺបងប្អូនតែងតែឆាតមកម៉ោង1ម៉ោង2យប់ក៏ឆាតមកដែរអញ្ចឹងរាល់ថ្ងៃក្នុងមួយថ្ងៃមួយថ្ងៃអត់ដែលថាថ្ងៃណាមួយណាមួយដែលខ្ញុំ reply ឆាតអស់ទេជួនកាលខ្ញុំចង់ clear ឲ្យអស់ដែរឧទាហរណ៍ថាអ្នកបងខ្ញុំផុសខ្ញុំផុស account 10ហ្នឹងទៅគេផ្សាយលុយម្ដង2អ្នក3អ្នក4អ្នកអញ្ចឹងខ្ញុំត្រូវ clear បានន័យថាត្រូវធ្វើឲ្យគេអ្នកដែលផ្សាយលុយហើយណាគឺយើងត្រូវធ្វើឆេងពីមួយទៅមួយមួយទៅមួយមួយទៅមួយរហូតពីព្រឹកដល់យប់ម៉ោង7ម៉ោង8យប់ជួនកាលអត់ទាន់ហើយទៀត បាទចិត្ត20 account អីទៅ បាទអញ្ចឹងគឺខ្ញុំគិតថាខ្ញុំចាំ clear ហើយខ្ញុំ reply ដល់ពេលហើយខ្ញុំ clear វាអត់អស់ចេះតែផ្ញើលុយមកបន្តហើយតែគេផ្ញើលុយមកគឺយើងភ័យខ្លាចបាត់លុយគេអញ្ចឹងយើងត្រូវ sale គេទុកមួយបាត់ហើយអ្នកដែលផ្ញើលុយមកអញ្ចឹងយើងត្រូវរៀបចំឲ្យគេបាទអញ្ចឹងគឺ clear អត់អស់នៅឃើញតែចាំ clear អស់ចាំ reply ដល់ពេល clear អត់អស់អ្នកដែលគាត់ឆាតមកទិញក្រោយអ្នកដែលគាត់អត់តន់ផ្ញើលុយអ្នកដែលគាត់ឆាតមករកលក់គឺអត់បាន reply ហើយដល់ពេលទុកសិន ស្អែកឡើងបាត់ហើយរត់ឃើញទេបើគាត់អត់សារឆាតមកទៀតណាអាហ្នឹងខ្ញុំនិយាយពីបញ្ហាដែលខ្ញុំអត់អាច reply បងប្អូនតាន់អញ្ចឹងអ្នកដែលគាត់បានលក់រហូតហ្នឹងហេតុអីគាត់គាត់ដឹងពេលគាត់គាត់អាចឆាតថាឆាតថ្ងៃហ្នឹងពីរបីដងអត់ reply ស្អែកឡើងព្រឹកឡើងឆាតមកទៀតស្អែកឡើងព្រឹកឡើងឆាតមកទៀតនឹងបានអត់លក់អីហ្នឹងតែបើសម្រាប់អ្នកទិញតែគាត់ផ្ញើលុយគឺខ្ញុំ save ឈ្មោះគាត់បាត់ហើយព្រោះខ្លាចថាបាត់លុយគេហ្នឹងហើយអញ្ចឹងយើងត្រូវរៀបចំឲ្យគេអញ្ចឹងគឺខ្ញុំបដោតអញ្ចឹងឯងរាល់ថ្ងៃហ្នឹងអញ្ចឹងបានពេលខ្លះគឺ clear clear ទុកទៅគឺសល់ចោលអត់បាន reply ទេ ចឹងអធិស្ស្រ័យសូមអភ័យទោសពិតមែនចំណុចហ្នឹងមួយទៀតខ្ញុំចង់សួរថាចំណុចទី2ដែលខ្ញុំនិយាយនេះគឺបងប្អូនដែលគាត់ផ្ញើ account មកលក់គាត់ផ្ញើមកលក់ហ្នឹងចង់បានលុយមែនអត់ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាផ្ញើ account មកលក់គឺដើម្បីចង់បានលុយចង់ដូរ account ចង់ទិញនេះទិញនោះចង់យកលុយផ្លាការមែនអត់ចុះហេតុអីមួយចំនួនតូច មួយចំនួនតូចហ្នឹងថ្ងៃខ្លះគឺជួប2នាក់3នាក់ក៏មានដែរមួយចំនួនតូចហ្នឹង គឺថាផ្ញើមកលក់ភ្លាមគេទិញភ្លាមឆាតទៅគឺអត់ reply ជាក់ស្ដែងនេះ brother នេះបាទអត់ reply ខ្ញុំអត់ខឹងទេ call អត់ចូលក៏អត់ខឹងដែរតែ សំខាន់គឺចូល sin ហើយអត់ reply នេះខ្ញុំលក់ឲ្យ brother គឺខ្ញុំបាន service 5ដុល្លារ10ដុល្លារទេតែ pro គឺត្រូវបានលុយទៅ pro ឧទាហរណ៍ថា50 60ដុល្លារ100 200 400 500ដុល្លារចុះអញ្ចឹង brother បើលក់អត់ចង់បានអត់ចង់បានលុយផងលក់ដាក់លក់ធ្វើអី អញ្ចឹងបានពេលខ្លះគឺខ្ញុំរហូតដល់ថ្នាក់ថាខ្ញុំទ្រាំអត់បានគឺខ្ញុំថាឲ្យស្ដីឲ្យខ្ញុំប្រើពាក្យសម្ដីមិនសមរម្យខ្ញុំចេះកាចនិយាយចឹងហ្មងទៅដោយសារតែអញ្ចឹងបាទអញ្ចឹងឃើញជាក់ស្ដែងបងប្អូនឃើញអត់គឺយើងឆាតទៅគាត់ហ្នឹងទៅ បាទមួយហ្នឹងទៅ ឆាតទៅគាត់ទៅ ដាក់មេដៃមួយហ្នឹងទៅសុំសុំឲ្យអាព្រួយើង ស្ងាត់មាត់ឈឹង account ហ្នឹងលក់បាត់នៅស្ងាត់ឈឹងខ្ញុំចង់ប្រាប់បងប្អូនបន្តិចណាបាទអ្នកពីរអ្នកឃើញជាក់ស្ដែងពីរអ្នក បាទនេះគឺចឹងដែរគេសួរទិញគឺអត់ខ្ចី reply ទេអត់ចូលទេអត់លើកហ្នឹងទៅអឺបើសិនជាបងប្អូនដាក់លក់ account កន្លែងខ្ញុំស្រាប់តែចង់ដូរចិត្តឈប់លក់បងប្អូនឆាតប្រាប់ខ្ញុំតែមួយម៉ាត់មកណាខ្ញុំសុំតែប៉ុណ្្នឹងទេកុំឲ្យខូចឈ្មោះដល់អ្នកដែលគេចង់លក់បានលុយចង់បានលុយនោះដែលគាត់ត្រូវការលុយទៅប្រើការនោះបាទកុំឲ្យខូចឈ្មោះគេណាអញ្ចឹងបងប្អូនថាអត់ចង់លក់វិញបង account សុំ cancel លក់ខ្ញុំឈប់លក់ហើយឬក៏ account នេះខ្ញុំលក់ឲ្យមិត្តភ័ក្តិបាត់លក់ឲ្យអ្នកផ្សេងបាត់ហើយ ឆាតប្រាប់តាមមួយម៉ាត់មកឬក៏ថា Gmail ខ្ញុំអាចដាក់លក់បានសុំទោសបងហ្នឹងហើយដោយសារ account វាសំខាន់ទេចុះឆ្លើយតែមួយម៉ាត់មកណារវល់ថារវល់មកបាទរវល់ថារវល់មកកុំចូលស៊ីនអា reply ពីព្រោះលុយហ្នឹងគឺលក់ឲ្យប្រូទេបាទប្រូជាអ្នកបានលុយទេមិនមែនខ្ញុំទេខ្ញុំខំតែបានសាវីសតិចតួចពីការដែលលក់ account ហ្នឹងទេ ហើយបានសាវីស5រៀល10រៀលហ្នឹងបងប្អូនត្រូវដឹងថាធ្វើអីខ្លះខ្ញុំអត់ធ្វើដូចគេមួយចំនួនណាខ្ញុំនិយាយខ្ញុំអត់និយាយទាំងអស់មួយចំនួន មែនតើយកមកគ្រាន់តែឆែង password ហុចទៅឲ្យអ្នកទិញហើយគឺយើងត្រូវរួចខ្លួនយើងត្រូវបានលុយជាមួយចាយអត់ទេ នៅកន្លែងខ្ញុំមិនថា account ធំ account តូចទេទិញគឺខ្ញុំអ្នករៀបចំ Gmail ទាំងស្រុងដូរ recovery ដូរឈ្មោះថ្ងៃខែដូរ add recovery Gmail អាហ្នឹងយើងត្រូវ remove ចោល add recovery លេខទូរស័ព្ទថ្មីជូនគាត់បើកមុខងារ two factor ឲ្យគេបាទហើយដូរ password និយាយទៅគឺ Gmail មួយធ្វើ មិនមែនមួយផ្លែតហើយទេគឺខ្ញុំត្រូវធ្វើហើយទាំងអស់បើអត់ស្អាតចំណុចណាមួយគឺខ្ញុំអត់ឲ្យទៅដែរតាហើយខ្ញុំថែមទាំង recommend ខ្ញុំថែមទាំងធ្វើវីដេអូឲ្យគេនឹងឆេង Gmail មកតង់ទៀតណាអញ្ចឹងគឺខ្ញុំធ្វើអត់លឿនដូចគេទេអ្នកខ្លះមិនលឿនយ៉ាងម៉េចយកមកដូរតែ password ឲ្យទៅព្រុសហើយយកមកឲ្យទៅព្រុសក៏មានអ្នកអត់បានដូរ password ទេលេខទូរស័ព្ទសកេសកាជាប់ទាំងចាស់អ្នកចាស់មានសិទ្ធយកទៅវិញលឿនលឿនបំផុត recovery យកទៅវិញអញ្ចឹងបានថាខ្ញុំធ្វើគឺ វាយូរជាងគេ service នឹងអត់ថ្លៃទេអត់ថ្លៃទេហើយបើបងប្អូនណាគិតថាថ្លៃកុំដាក់លក់ខ្ញុំបញ្ជាក់តែប៉ុណ្ណឹងកុំដាក់លក់ព្រោះខ្ញុំដាក់លក់ឲ្យគេអត់តន់ទេនិយាយតែប៉ុណ្ណឹងដាក់លក់អត់តន់ទេហើយមួយទៀតបងប្អូនសួរថា account នេះបានតម្លៃប៉ុន្មានបានតម្លៃប៉ុន្មានបងប្អូនមិនចាំប្រាប់មិនចាំបញ្ជាក់ទេគឺបងប្អូនដាក់តម្លៃមកខ្ញុំ recommend ហើយហើយ service គឺខ្ញុំប្រាប់ឯងមិនសួរថាបង លក់ account យកតម្លៃប៉ុន្មានតម្លៃប៉ុន្មានទៅតាមតម្លៃ account ពេលបងប្អូនផ្សាយមកគឺខ្ញុំ ប្រាប់អីចឹងណាថ្ងៃហ្នឹងអត់បានធ្វើការទេខ្ញុំធ្វើការប៉ុន្តែខ្ញុំអត់បានផុសទេថ្ងៃហ្នឹងដោយសារខ្ញុំចង់ clear chat ហ្នឹងសិន99បូកទៀតណាបងប្អូន បាទអត់ដឹងប្រមាណ100ឆាតទេក្នុងមួយថ្ងៃមួយថ្ងៃគឺចេះតែសល់វិញមួយថ្ងៃថ្ងៃជួនកាលអូស scroll ទៅមួយអាទិត្យមុនក៏នៅតែឃើញឆាតដែលអត់ reply គេដែរអញ្ចឹងសូមអធិស្ឋានពិតមែនបើសិនជាអាចចង់ដាក់លក់ទិញកន្លែងខ្ញុំអាចព្យាយាមឆាតថ្ងៃហ្នឹងហើយស្អែកឡើងឆាតទៀតស្អែកឡើងឆាតទៀតពេលព្រឹកព្រឹកឡើងណាបាទ អ្នកដាក់លក់ដឹងតែបានដាក់លក់ឲ្យតែឆាតមកហើយមួយទៀតគឺត្រូវមើលវីដេអូរបៀបឆាហេរ៉ូមកលក់ហ្នឹងគឺយើងត្រូវធ្វើអីខ្លះរៀបចំអីខ្លះកណ្ដីសិនហ្នឹងធ្វើវាស្អាតស្អាតតែព្រោះមួយចំនួនគឺគាត់ឆោនតាអត់ធ្វើឲ្យស្អាតបាទអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអ្នកដែលគាត់ដាក់លក់គាត់យល់អារម្មណ៍ខ្ញុំហើយសង្ឃឹមថាបងប្អូនអ្នកដែលគាត់លក់មិនចង់បានលុយនេះសូមកុំដាក់លក់អីបាទខ្ញុំបញ្ជាក់មានបញ្ហាអីនិយាយគ្នាបានតាមនុស្សបាទអញ្ចឹងមានបញ្ហាអីប្រាប់តែកុំធ្វើអញ្ចឹងណាបាទវាខូចឈ្មោះដល់គេផ្សេង អរគុណច្រើនអ្នកទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយ